បាទពេលនេះគឺនេះតួតួនេះកម្ពុជាកាមេរ៉ាបាទចាំមើលគាត់កម្ពុជាកាមេរ៉ាចេញចូលម្លេះគាត់ចេញចូលអូនពូបងបងឯងហួរដល់ក្រោយបង ខាងកាមេរ៉ាមែនអូខេបុជិបុជិបុជិរីអស់សង្គមនេះមកសែតសង្សារសំបែកអូខេអូខេអើយអញឃើញថតអានេះមកចិត្តអូខេដល់មិនចេះអានទេម៉ាចាំតផ្ទះចាំមើលទៅ ចាំមើលពេលចាំមើលថត20លឹកបានមួយលឹកគត់អូខេអូខេអូខេអូខេអូខេតិចគ្រូគាត់អ្នកមកទស្សនាកាមេរ៉ាមែនមិនធម្មតាគាត់អ្នកមកទស្សនាពួកកាមេរ៉ាមែន3អត់ថតលើយកពីយកពីអាព្រិចមក1 2 3អូខេគាត់យកអាក្រៅណាមានយកលើនេះ model ថតហើយខាងញ៉ាំមកគាត់កតរីយកតែមកណាគេថតតែជើងគាត់តែយកមកណាក្រៅមកក្រៅហើយញ៉ាំខ្ញុំមិនញ៉ាំ chơi chơi chua chưa còn chua à មើលមើលរូបបានបានរូបមកជន់ផុសវិញមើលផុសស្អាតអត់មើលតាមផុសស្អាតអត់ផុសស្អាតអត់អូខេលើលើមីហែវchứហែវមែនហែវបាយទុយបើមកទុយដែរទៅមានកាមេរ៉ា អាតអេថតមុខពេញស្អាតអូខេអូអូខេណាឡាភីទឹកម៉ូតទេអូខេណាអត់ទេខ្ញុំមិនមែន model ណាបងអង្គអោបាទបងជិះផ្លូវក៏តោះកាមេរ៉ាមែនខ្ញុំយកពីអាព្រិចហ្មងអញ្ចឹងថតរឿងបាក់ញ៉ាំមួយចាញ៉ាំមួយញ៉ាំមួយញ៉ាំមួយគាត់បាយមុខទៅណោគាត់ញ៉ាំមួយថតគូគាត់ថតមុខអញថតទេថតអញថតហើយថតអញមិនបាត់អូនមួយអូនណេះ គុណណាគុណណាមានមានលោកស្រីមុនដល់ពីរនាក់ទៅហើយខ្ញុំស្គាល់មែន Hello hello បាទតោះ hello បាទសบายសบายសบาย ខ្ញុំសប្បាយដែរបាទយើងជួបដែរតែកាន់តែគាត់ដែរចាចាគាត់គាត់គាត់ថតអើបាទបាយអត់ពីសប្បាយខ្លាំងបាយអត់សប្បាយអរគុណច្រើនបាទបាយ YouTube ជា blogger ចាញ់ហើយចាំមកចាំមកហាត់តាមបាទបាយជា blogger ចាញ់ហើយឡុកតាមហ៎ឡុកតាមហ៎ខេ អូឆ្អាតណាស់លោកអើយអានគ្រូដែនគាត់បងវាយលោកគ្រូដែនប្រើអីគេគោះកម្របស្រាហ្នឹងមកប្រើក្បាលហ៎ប្រើអញអាយ៉ាបើលោកគ្រូដែនគាត់ប្រើទឹកបាទទឹកគៀបគៀបជំមកឲ្យធ្វើឲ្យកម្របស្រារបោតបានណាអត់ទេយ៉ាត់មុខយ៉ាត់មុខចាយណាបាទទៅ កំពុងរកវិធីគ្រូនោះគ្រូផាត់អូគ្រូផាត់ប្រើថ្មិញអូគាត់បានទេគ្រូដែនបាទបានអូគ្រូបានថ្មិញដែរអូបានអត់នឹងបាក់មិញគ្រូដែនអូគ្រូដែនបាក់មិញឡើយគ្រូដែនគ្រូដែនបាក់មិញគ្រូដែនអូអូយ៉ាអូយបងប្អូនឃើញតបនេះបាទអត់មានបន្លំទេគឺមែនតែនប៉ិតប៉ិតបាទអីយ៉ាគ្រូផាត់គ្រូផាត់បញ្ចេញមួយគ្រូដែនទូរស័ព្ទអឺបែកតិចតែសង្ស័យហ៎អីយ៉ាអីយ៉ាដោះច្រកអញ្ចឹងហ៎អាយ៉ាយ៉ាយ៉ា យ៉ាបាទជំរឿគ្រូផាត់គាត់យកទូរស័ព្ទគាត់ដបស្រាបាទអាយ៉ាបងជួយបើមរីទីខ្ញុំរីទីបងប្អូនមើលកំពេចភ្នែកបងប្អូនអុយយ៉ាអូយសាហាវមែនបាទយកទូរស័ព្ទគាត់ដបស្រាអើយយ៉ាគឺគឺដែនប្រើថ្មិញគេគឺផាត់ប្រើទូរស័ព្ទបាទហើយមើលកូនសិស្សបាទកូនសិស្សចាំផាត់បាទគ្រូគាត់ហើយកូនសិស្សចាំផាត់បាទកូនសិស្ស តែមើលគ្រូអត់មានកវល់កុំសិស្សកវល់ដល់កោសងថាកុំសិស្សផឹកឲ្យមើលគ្រូគ្រូគ្រូគាត់ហាត់ផឹកគ្រូហ៎ផឹកដែរអូផឹកថាខ្លាចខ្លាចលោកគ្រូអត់ផឹកខ្លាចខ្លាចឆ្កែអញ្ចឹងណា